ផងបាទចាសូមចូលទៅកាន់ព័ត៌មានទី1ចាស់ពាក់ព័ន្ធជាមួយនឹងជនជាតិចិនដែលគាត់ចម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសកម្ពុជាយើងតែម្ដងចាស់ក្រសួងមហាផ្ទៃជឿជាក់ថានឹងធ្វើឲ្យជនជាតិចិនឈប់យកប្រទេសកម្ពុជាធ្វើជាកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅព្រឹកថ្ងៃទី24សីហាឆ្នាំ2017នេះអគ្គនាយកដ្ឋានអន្តរប្រវេសបានធ្វើការបណ្ដេញជនជាតិចិនចំនួន122នាក់ទៀតហើយ ក្នុងនោះមានស្រីចំនួន16នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា VOIP ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី2ខែសីហាឆ្នាំ2017នៅភូមិក្បាលស្ពានក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅកាន់ប្រទេសចិនវិញ តាមប្រលានយន្តហោះខេត្តសៀមរាបដោយបានអនុវត្តតាមប្រកាសក្រសួងមហាផ្ទៃចុះកាលពីថ្ងៃទី10ខែសីហាឆ្នាំ2017 នឹងបានសហការពីក្រសួងសន្តិសុខសាធារណៈនៃសហធារណរដ្ឋប្រជាមានិតចិនយកយន្តហោះចំនួន2គ្រឿងមកទទួលចាលោកអុកខៃសិលាប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថាបច្ចុប្បន្នសង្កេតឃើញជនអន្តរប្រវេសន៍ជនជាតិចិន ដែលមកស្នាក់នៅនិងរកស៊ីក្នុងប្រទេសកម្ពុជាយើងគួរឲ្យកត់សម្គាល់។ ប៉ុន្តែមានជនជាតិចិនមួយចំនួន បានប្រើប្រាស់ទឹកដីកម្ពុជាជាកន្លែងលួចលាក់សម្រាប់បោកបញ្ឆោតមនុស្សលើពិភពលោកអស់លុយរាប់លានដុល្លារតាមប្រព័ន្ធអ៊ីនធឺណិតលោកបានអះអាងថាបើមានការសហការពីម្ចាស់ផ្ទះនិងអ្នកចិត្តខាងល្អផ្ដល់ព័ត៌មានដល់សមាជិកខ្ញុំជឿថាយើងនឹងបង្ក្រាបបានហើយពួកវានឹងលែងហ៊ានមកលើទឹកដីកម្ពុជា ប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតនោះទៀត។ លោកអុកហេងសេឡាបានបន្ថែមថាជនល្មើសមានល្បិចច្រើនដោយជួនកាលពួកគេ ជួលផ្ទះនឹងស្នាក់នៅធម្មតាជាមួយគ្រួសារឬមិត្តភ័ក្តិពីរបីនាក់ឬដូចជាបើកក្រុមហ៊ុនតែពេលក្រោយក្រោយមកក៏ចេះតែនាំគ្នាចូលទៅនៅច្រើន ដែលម្ចាស់ផ្ទះអត់ដឹង នៅសកម្មភាពដែលពួកគេកំពុងធ្វើគួររំលឹកថាចាប់ពីឆ្នាំ2011រហូតមកដល់បច្ចុប្បន្នកម្ពុជា បាននិរទេសជនជាតិចិននិងតៃវ៉ាន់នៅប្រទេសចិនវិញ ចាស់បាននិរទេសទៅប្រទេសចិនវិញជាង800នាក់ដែលត្រូវបានចាប់ខ្លួនពីបទចាប់ចម្រិត និងឆោបោកតាមប្រព័ន្ធទូរគមនាគមន៍ចាស់បាទអរគុណមែនតើទៅដល់ក្រសួងហាផ្ទៃជាពិសេសលោកអភ័យសិលាចាប់ប្រធានផ្នែកស៊ើបអង្កេតនិង អនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តរប្រវេសចាស់ពីក្រសួងហាផ្ទៃកញ្ញារចនាយល់យ៉ាងម៉េចដែរចំពោះជនជាតិចិនទាំងនេះបាទ ចាស់ឃើញថាជនបរទេសទាំងឡាយដែលមករស់នៅប្រទេសកម្ពុជាយើងកម្ពុជាចាស់សូមស្វាគមន៍នៅបងប្អូនដែលមកប្រុកស៊ីវិនិយោគដើម្បីឲ្យប្រទេសកម្ពុជារីកចម្រើនជាពិសេសនោះគឺការរកការងារធ្វើឲ្យប្រជាជនខ្មែរបានច្រើនប៉ុន្តែយើងមិនស្វាគមន៍នឹងរាល់ទង្វើដែលល្មើសនឹងច្បាប់របស់ជនជាតិទាំងឡាយណាមិនថាតែចិនទេចា៎មិនថាតែចិនឬក៏វៀតណាមឬក៏ឡាវបាទខាងណាយើងអត់ប្រកាន់ទេឲ្យតែចូលមកក្នុងការអភិវឌ្ឍប៉ុន្តែមិនមែនចូលមកបំផ្លាញប្រទេសកម្ពុជាចា៎ បាទពិតជាត្រឹមត្រូវណាស់កញ្ញារចនាឃើញថាសកម្មភាពនេះឃើញថាដូចរូបភាពនេះស្រាប់គឺថាខាងបាទក្រសួងមហាផ្ទៃជាពិសេសគឺខាងកញ្ញូនាយកឋានតោប្រេះប្រវេសបាទសំទោសកញ្ញារចនាបាទគឺថាគាត់បានខិតខំបាទគឺជាពិសេសហ្នឹងគឺតាក់ទងទៅនឹងជនអន្តោប្រវេសខុសច្បាប់តែម្ដងដែលគាត់មករកស៊ីខុសច្បាប់នៅប្រទេសកម្ពុជា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នេះគឺគេថាពីមុនមកល្បីខាងយុទ្ធជាតិវៀតណាមចា៎តែឥឡូវនេះអ្វីដែលកក្រើកនោះគឺជនជាតិចិនតែម្ដងដែលគាត់ មកម្ដងនោះគឺជាក្រុមមករកស៊ីហើយគេថាយើងសូមគ្រប់គ្រងចំពោះជនជាតិចិនមួយចំនួនដែលគាត់មករកស៊ីស្របច្បាប់ត្រឹមត្រូវប៉ុន្តែជនជាតិចិនមួយចំនួន បាទគឺគាត់មកហ្នឹងគឺមិនមែនមករកស៊ីស្របច្បាប់ទេគឺគាត់មកជាក្រុមហើយគាត់គិតថាទីតាំងប្រទេសកម្ពុជា ជាទីតាំងដ៏មានសវត្ថិភាព សម្រាប់ពួកគាត់សម្រាប់លួចប្រព្រឹត្តអំពើបទល្មើសចាប់ចម្រិតបាទចាប់ចម្រិតប្រាក់តាមអ៊ីនធឺណិតចម្រិតប្រាក់តាមអ៊ីនធឺណិតកញ្ញារចនាគឺក៏ដូចជាបងប្អូនប្រិមិត្តមួយចំនួនគាត់ក៏បានដឹងដែរគឺរបៀបឆោបបោកតាមអ៊ីនធឺណិតហ្នឹងបាទវាមានគ្រប់វិធីសាស្ត្រអញ្ចឹងគេថា បើតាមកោយដឹងអាវិធីសាស្ត្រចម្រិតតាមអ៊ីនធឺណិតហ្នឹងគឺភីឆានជួយរងគ្រោះបាទជួយរងគ្រោះ គឺគាត់ចាញ់បោកច្រើនចា៎បាទហើយដល់រាប់រាប់លានដុល្លារដល់ពេលរោគចុះរោគឡើងគឺទីតាំងប្រទេសកម្ពុជានឹងហើយជាកន្លែងបាទកន្លែងលាក់ខ្លួនអាស្រ័យរបស់ពួកគាត់បាទកន្លែងលាក់ខ្លួនរបស់ជនជាតិចិនហើយមិនធម្មតាទេឃើញថាចាប់តាំងពីឆ្នាំ2011មករហូតដល់បច្ចុប្បន្នគឺបញ្ជូនទៅប្រទេសចិនវិញគឺចំនួនដល់800អ្នកជិត1000អ្នកទៅហើយ បាទគឺមិនធម្មតាគឺគាត់មកជាក្រុមក្រុមដូចជាប្រហែលថ្ងៃមុនចឹងកញ្ញារចនាដូចជាថ្ងៃទីប្រហែលនៅក្នុងដើមខែសីហាហ្នឹងគឺគាត់យកខុនដូហ្នឹងជាកន្លែងទីតាំងរបស់គាត់បាទដែលក្រុមគាត់ហ្នឹងគឺសម្រាប់ធ្វើការហ្នឹងធ្វើការខាងបទល្មើសប្រព្រឹត្តអំពើខុសច្បាប់ ចម្រិតទាបប្រាក់បាទចម្រិតប្រាក់តាមអ៊ីនធឺណិតហ្នឹងចាចាប៉ុន្តែលោកស្រុននេះខ្ញុំមានចម្ងល់មួយដែរប្រហែលជាវាជាចម្ងល់របស់ប្រិមិត្តយើងផងដែរដោយសារតែ យើងនិយាយថាជនជាតិចិន ជាអ្នកដែលប្រើវិធីសាស្ត្របច្ចេកវិទ្យាក្នុងការបោកទៅលើបណ្ដាញអ៊ីនធឺណិតប៉ុន្តែ ពេលដែល call មកប្រជាជន ខ្មែរយើងភាគច្រើនក៏ជាខ្មែរដូច្នេះសបញ្ជាក់ឲ្យឃើញថាខ្មែរយើងក៏ចូលរួមសហការក្នុងការបោកនិងបំផ្លាញប្រទេសកម្ពុជាផ្ទាល់តែម្ដងចា៎បាទពិតប្រាកដណាស់កញ្ញារចនានេះគឺថាករណីនេះ ខាងមន្ត្រីតវេសគាត់គូស៊ើបអង្កេតបន្តដែរថានរណាខ្លះពាក់ព័ន្ធព្រួយបើសិនជាគាត់មកទីតាំងទៅតាមផាសន្តានគាត់មក នៅ ទីតាំងកម្ពុជាគាត់ក៏ត្រូវការបណ្ដាញអ្នកចេះភាសាខ្មែរដែរបាទអញ្ចឹងគឺមានបាទខ្មែរយើង មួយចំនួនគាត់ពាក់ព័ន្ធនៅក្នុងរឿងនេះផងដែរប៉ុន្តែអ្វីដែលខាងសមាជិកគាត់ចាត់ធានការនេះចំណាត់ការទៅលើជនជាតិចិនទាំងអស់ ដែលពាក់ព័ន្ធនឹងករណីចម្រិតប្រាក់តាមអ៊ីនធឺណិតនេះគឺត្រូវតែចាំបញ្ជូនទៅនិរទេសទៅប្រទេសដើមកណែតវិញចាហើយម្យ៉ាងវិញទៀតបើសិនជាគាត់ចេះតែភាសាខ្មែរប្រហែលជាពិបាកនឹងធ្វើការជាមួយជនជាតិចិនដូច្នេះប្រហែលជាកម្រិតវប្បធម៌បងប្អូនដែលកំពុងតែសហការជាមួយចិនដើម្បីបំផ្លាញដើម្បីជំរិតទាប្រាក់ពីប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួនប្រហែលជាត្រូវការចេះភាសាចិនដែរដើម្បីទំនាក់ទំនងចា៎បាទឃើញថាករណីនេះ គឺអ្វីដែលយើងអបអរសាទរនេះចំពោះមន្ត្រីអគ្គនាយកដ្ឋាន អន្តរប្រទេសគាត់ក៏បានអះអាងដែរថានឹងធ្វើឲ្យចិនឈប់យកទីតាំងប្រទេសកម្ពុជាជាកន្លែងចម្រិតទាបប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតបាទហើយយើងសង្ឃឹមបាទសង្ឃឹមមិនមមថាសកម្មភាពទាំងនេះបាទសង្ឃឹមថានឹងមាននឹងបាត់បាទស្ងប់ស្ងាត់ទៅវិញចាយើងរូបនាងខ្ញុំក៏ដូចជា TNM ប្រិមត្តទាំងអស់ក៏តែងតែសង្ឃឹមថា នឹងលែងមានបញ្ហាទាំងអស់នេះកើតឡើងទៀតហើយយ៉ាងណាមិញក៏សូមមកសំណពរដល់ខាងក្រសួងអន្តរប្រវេសន៍ចាឬមួយក៏សាធារណការសន្តិសុខអីគាត់អាចនឹងចាប់ចំណាត់ការទៅលើក្រម មិនថាតែជនបរទេសទេក៏មានជនជាតិខ្មែរដូចយើងបានបង្ហាញដែរក៏មានជនជាតិខ្មែរមួយចំនួនសហការជាមួយនឹងជនបរទេសដើម្បីធ្វើសកម្មភាពទាំងអស់នេះយើងសំណពរឲ្យមានចំណាត់ការទាំងអស់តែម្ដងចា៎បាទហើយតាមការដឹងពីក្រសួងមហាផ្ទៃគាត់គាត់ថាសូមឲ្យមានការសហការល្អរវាងអ្នកជិតខាងជាពលរដ្ឋក៏ដូចជា បាទម្ចាស់ម្ចាស់ដែលម្ចាស់ទីតាំងជួលហ្នឹងជួលឲ្យជនបរទេសហ្នឹងសូមឲ្យសហការនឹងតាមដានផងដែរចំពោះជនបរទេសព្រួយបើសិនជាមានការសហការពីពួកគាត់ធ្វើឲ្យខាងមន្ត្រីអន្តរប្រវេសបាទគាត់ត្រីជំនាញគាត់ធ្វើការលឿនបាទធ្វើការលឿននិងទប់ស្កាត់បានលឿនបាទមកក្រាបបានលឿនផងដែរ បាទតកតងនឹងបញ្ហានេះនាងខ្ញុំមានមានមួយចំណុចទៀតលោកសុនដែលសារទៅពេលគាត់ call មកគឺគាត់ប្រាប់ថាកុំប្រាប់អ្នកណាចាដូច្នេះហើយអ្នកដែលគាត់ត្រូវរង្វាន់ឬមួយក៏ត្រូវបានគេខលមកហ្នឹងអត់ហ៊ានប្រាប់អ្នកជិតខាងទេដូច្នេះហើយបានជាចាញ់បោកគេដោយសារខាងនោះគាត់ប្រាប់ថាកុំទាន់ប្រាប់អ្នកណាបើប្រាប់បើប្រាប់អ្នកណាទៅលុយដែលឈ្នះរង្វាន់ហ្នឹងចាត់ទុកជាមកខៈឬមួយក៏ចាត់ទុកជាអាសាបងអញ្ចឹងទៅដូច្នេះហើយ គាត់ខ្លាចនឹងរង្វាន់នោះអត់ត្រូវបានមកគាត់ដូច្នេះហើយគាត់ក៏លាក់ព័ត៌មាននោះចិត្តឈឹងអ្នកខ្លះសូម្បីតែប្តីប្រពន្ធក៏អត់ប្រាប់ដែរបាទនេះហើយករណីនេះហើយដែលកើតមានឡើងតែតែគេកើតមានឡើងចំពោះប្រជាជនខ្មែរយើងមួយចំនួនដែលគាត់មិនសូវយល់ដឹងហើយចំណុចនេះឃើញថាគាត់ចាញ់បោកអញ្ចឹងគឺដោយសារគាត់មានគំនិតមួយគាត់គំនិតថាអាចជាគាត់ យើងលុបលុនក៏បានដែរបាទដល់ពេលចាញ់បោកគេទៅចាប់ផ្ដើមភ័យភ្ញាក់ខ្លួនរត់ទៅឲ្យសមត្ថកិច្ចជួយរត់ទៅឲ្យសមត្ថកិច្ចជួយបាទ